វ៉ាវស្អាតស្អាតស្អាតស្អាតស្អាតស្អាតចែកដល់មែនទេចែកដល់មែនទេ នៅគេតើគេតើតើតើតើមើលពីក្រោយអេមណើមើលពីក្រោយមើលពីក្រោយអេមណើមើលពីក្រោយអេមណើមកមើលពីក្រោយមើលពីក្រោយអេមណើពេលព្រឹកគឺយើងចូលពីធ្វើការ នេះឆ្លងវាសន្សុកយើងដើរទៅដោយសារថ្ងៃយើងបិច្រាស់ថ្ងៃតែថ្ងៃមកខាងកើត យើងដើរទៅពីខាងលិចអញ្ចឹងមើលទៅវាអត់ច្បាស់អញ្ចឹងទ្រាំមើលបន្តិចទៅដើម្បីយើងបានមើលទៅមុខទាំងអស់គ្នាឥឡូវយើងដើរហើយនេះកន្លែងដាក់ម៉ូតូខាងលើកន្លែងហុកបាយខាងលើម៉ូតូនេះជប់ប្រូប្រូសួរជីអត់ជីឥឡូវទិញបាយសិនឲ្យប្រូទិញបាយបាយព្រឹកទិញបាយហើយចាំជីទៅអ្នកនេះឥឡូវតោទិញបាយហើយ នេះថ្លៃលោកបាយតែគាត់ទិញរាល់ថ្ងៃព្រឹកនិងពេលថ្ងៃបាយមួយអប់គឺ3000 3000ថ្លៃបានទេប៉ុណ្ណឹងគ្រប់ចុងទឹក2000 2500 3000តាមគ្រឿងកំប៉ុងរីខ្លួនឥឡូវគាត់ដាក់បាយហើយឥឡូវបាយហើយយើងដើរទៅ scan ដៃ scan ដៃដើម្បីយកវត្តមាន 3មួយថ្ងៃយើងត្រូវ scan 4ដងពេលអ្នកណាដើរទាំងគូទាំងគូគៀកម៉ោងចូលដែរហើយបើចិត្តដល់ម៉ោងដែរហើយឥឡូវយើងចូលដល់កន្លែង scan ដៃយើង scan ដៃទាំងអស់គ្នា1 2 3ស៊ីស៊ីឥឡូូវយើងចូលកន្លែងធ្វើការយើងទៅរីឆ្ងាយបន្តិចអញ្ចឹងយើងត្រូវជិះម៉ូតូ បីកន្លែងនឹងឆ្ងាយដែរអញ្ចឹងបាទតែមកហាប់ដែរហ្នឹងអ្នកគាត់គាត់ដើរទៅមកស្រកគីឡូដែរហ្នឹងហើយត្រេនជប់ស្អីស្អាតវ៉ាវដៃមែនជាប់ជីម៉ូតូបើដើរអីចឹងអេផ្សេងអើយដូកយ៉ាងនេះក៏ដូកប្លង់ដូកដូកដូកខូចមែនដូក ប្រូខូចមែនប្រូឃើញឯដូវផ្សំនងចង់ដេញខ្ញុំជីដេញជីដេញខ្ញុំចេញហើយតាត់គេតែខ្ញុំមិនព្រមឥឡូវយើងទៅមុខទាំងអស់គ្នាចូលកន្លែងធ្វើការនៅគំចាក់នេះគឺធំដែរគឺវិចារណគីណាឥឡូវចូលហើយដល់កន្លែងដាក់ឡានដាក់ម៉ូតូ ចូលដាក់ម៉ូតូភ្លឹបបឹបហើយមើលកន្លែងដាក់ឡានគេបានច្រើនឡានដែរតា6 7ឡានដែរមានឡានមានកង់មានម៉ូតូឥឡូវយើងដើរចូលកន្លែងធ្វើការនេះកន្លែងគេគឺមានសួនច្បារសម្រាប់ហាត់ប្រាណសម្រាប់ហែសម្រាប់ថតរូបអីផ្សេងផ្សេងយើងចូល office មកនេះ office កន្លែងផ្លូវចូល គឺកន្លែងមានរីសັບគេនៅមុខខាងទទួលឯកសារទូអីនេះផ្លូវឡើងទៅជាន់លើនេះយើងមកខាងក្រោមវិញដើម្បីទៅរកកន្លែងហូបបាយហូបបាយព្រឹកណាហើយយើងអត់ទាន់បានហូបបាយព្រឹកទេអញ្ចឹងយើងហូបបាយសិនកន្លែងគេធំណាស់ office នេះក៏នៅខាងក្រោមឯងនៅខាងលើទៀតនោះនេះហូបបាយ យហើយអត់តជុំគ្នាជុំគ្នាបានឆ្ងាញ់នេះទប់ទឹកបាយហើយចូលទប់ទឹកយ៉ាយ៉ាច្រឡំថតខ្លួនឯងកាប់បដ ாய் យ៉ានេះកន្លែងលំហែ stress អីអាចមកឈរត្រីមួយតបមើលសួនមើលអី ឥឡូវដល់ពេលយើងឡើងទៅជន់លើវិញយើងឡើងទៅជន់លើមើលមានអីខ្លះតែនតែនតែននេះយើងអាចមើលឃើញកម្មករដែលប្រកបធ្វើការ យើងមើលពីលើបានគឺមើលទៅគឺពិតជាស្អាតមែនតើយ៉ាមកមើលខាងនេះវិញ នេះ office account នេះ office HR ខាងកាត់លុយកាត់ឲ្យយើងមើលទេព្រោះកន្លែងលុយគេនេះកន្លែងធ្វើការទូទៅគឺ shipping រដ្ឋបាលអីនៅនេះគឺចូលគ្នាមាន print 2យើងអាចបើកម្មករពីលើបាននេះអេមែនតែនតមកយើងទៅដួសទឹកផឹក គឺមានកំប៉ុងមានអីយើងទៅដួសទឹកដើម្បីទុកទៅផឹកហើយបើមិនផឹកទឹកទេគឺយើងចេះទៅមនុស្សគ្រប់រូបតែផឹកទឹកផឹកយ៉ាងតិចច្រើនអីតែទៅផឹកតែខ្ញុំផឹកគឺមួយកំប៉ុងប៉ុងរីធំដែរហើយនឹងមួយដបទឹកសុទ្ធមួយទៀតកំប៉ុងនេះត្រូវដាក់ទឹកក្តៅហើយដបទឹកសុទ្ធត្រូវដាក់ទឹកលាយក្តៅអ៊ុនអ៊ុន យើងដាក់ឲ្យហើយនេះបានស្រេចនេះខ្ញុំផឹកមួយថ្ងៃអស់ប៉ុណ្ណឹងមួយថ្ងៃគឺអត់ដែរអត់ទៅពេលពេលផឹកសោះហ្នឹងគឺផឹកអស់ប៉ុណ្ណឹងមើលទៅច្រើនដែរឥឡូវដល់វេនយើងទៅធ្វើការឲ្យគេបីគេខលមកថាម៉ាស៊ីនព្រីនគឺមានបញ្ហាឥឡូវយើងទៅមើលមើលថាមានបញ្ហាអ្វីថាទៅហើយឆ្លងអគារ បីគេរឿងច្រើនដែរនេះកន្លែងគេកន្លែងម៉ាស៊ីនកន្លែងធ្វើអំពូលតែផលិតកម្មគេធ្វើអំពូលនេះយើងមើលពីលើទៅបានស្រស់ស្អាតមែនទែនគឺច្រើនណាស់មិនតិចអ្នកទេយើងទៅមើលមើលសិនព្រៀនមើលអឺ វៈអឺនេះយ៉ាសិស្អាតដល់ពេលមកវិញមកវិញឃើញសិស្អាតបដ ாய் បានយកទៅសាប់ថតថតឲ្យស្អាតឲ្យបងប្អូនមើលឥឡូវមើលអ្នកគ្នាបងប្អូនសិស្អាតសិស្អាតចូលខ្លាំងហើយមើលពីក្រោយណាមើលសិស្អាតអៀនណាសិស្អាតថាកំថតមើលអូនអៀនណា ខ្ញុំថតអូនមើលអូនអ៊ីនណាណាអេឥឡូវយើងប្លុកយើងគឺធ្វើប៉ុណ្ណឹងទេបងប្អូនមានកម្មបានអីអាចកម្មបានក្រោមបាន